សូមជម្រាបសួរពុកម៉ែបងប្អូនចាស់ក្នុងឱកាសឆ្នាំថ្មីនេះដែរសូមគោរពអញ្ជើញពុកម៉ែបងប្អូនឡើងរំជាមួយតន្ត្រីភូមិយើងទាំងអស់គ្នាហើយសូមអញ្ជើញឡើងរំទាំងអស់គ្នាសូមអញ្ជើញ រងពោលំអពេលរាត្រីលំអពេលរាត្រី ស្នោតន្ត្រីលន់រងំជួបជុំអ្នកចិត្តឆ្ងាយ ស្រស់ប្រំប្រៃផោផងយើងរំវងឆ្នាំថ្មីសូមអញ្ជើញឡើងរំសូមកំបងអងយូសូមចាប់គូរំសប្បាយ សង្ក្រាន្តចូលឆ្នាំថ្មីរំសប្បាយទាំងអស់គ្នា សប្បាយញញឹមប្រំប្រៃសប្បាយញៀវខ្ញាសប្បាយទេសប្បាយណាស់សប្បាយអនចារំលែងភូមិយើងចាំក្បាច់កាយក្រៀងសានសំរំរំពើញញ៉ាំបោះជើងតា ងភ្លឺចំរងពោលំអពេលរាត្រី លំអពេលរាត្រីក្នុងដួងใจត្រេកត្រអាលរំលែងជាមួយស្រីរាត្រីស្រងត្រកាលសែនស្រស់ស្រាក្នុងអារម្មណ៍យើងរំលែងដោយសេ នឹងសប្បាយនឹងសប្បាយញញឹមប្រំប្រៃសប្បាយគ្នាកញ្ញាសប្បាយទេសប្បាយណាស់សប្បាយអនចារំលែកភូមិយើងចាក់ក្បាច់កាច់រៀងសានសំរំរំពើញ៉ាំមកជើងតាមផ្លែយើងសប្បាយ យើងសប្បាយញញឹមប្រំប្រៃសប្បាយគ្នាផ្ញើសប្បាយទេសប្បាយណាស់សប្បាយអស្ចារ្យ ចាសសូមអរគុណអ្នកចម្រៀងសឹងធីនិងអ្នកចម្រៀងចិនដាយ៉ាងច្រើនចាសប្រិយមិត្តជាទីមេត្រីចង្វាក់រំវងយ៉ាងសប្បាយរីករាយក៏បានបញ្ចប់នៃកម្មវិធីបុណ្យចូលឆ្នាំថ្មីឆ្នាំឆ្លូវត្រីស័កគ្រិស្តសករាជ2021របស់យើងខ្ញុំនេះពេលនេះចាសសូមជូនពរលោកលោកស្រី អ្នកនាងកញ្ញាប្រិយមិត្តជិតឆ្ងាយឆ្នាំថ្មីសិរីសួស្តីគ្រប់ប្រការសូមជម្រាបលាលឿនភ្លឺចំរងពោ អពេលរាត្រី លំអពេលរាត្រី ស្នូតន្ត្រីលន់រងំជួបជុំអ្នកចិត្តឆ្ងាយស្រស់ប្រំប្រៃភោផង យើងរំវងឆ្នាំថ្មីសូមអញ្ជើញឡើងរំសូមកំបងអងយូសូមចាប់គូរំសប្បាយុំខ្មាស់អៀនធ្វើអ្វីសង្ក្រានចូលឆ្នាំថ្មីរំសប្បាយទាំងអស់គ្នា